ទឹកចិត្តឪពុកម្ដាយឃើញហើយរំភើបណាស់នៅសុកសុកស្រាប់តែឪពុកម្ដាយនាយគ្រួច ហុចលុយឲ្យកូនឡើងមួយដុំសុទ្ធតែប្រាក់រៀលដើម្បីជួយសង់ផ្ទះទស្សនិកជនមិនតិចអ្នកទេពិតជាស្គាល់នាយគ្រួចជាក់ជាមិនខាន ដែលមានឈ្មោះពិតសេនសុបុន មានស្រុកកំណើតនៅភូមិត្រាច់កោះឃុំមហាឫសីស្រុកកងពិសីខេត្តកំពង់ស្ពឺ ដែលជាតារាកំ pl ែងដ៏ល្បីឈ្មោះម្នាក់នៅក្រុមជាមួយនាយពាក់មី ផងដែរហើយរាល់ការសម្ដែងរបស់នាយគ្រួចឲ្យតែបានមើលម្ដងម្ដងធានាថាសោយចុកពោះនាយគ្រួចធ្លាប់ទម្លាយប្រវត្តិដកកំសត់ខ្លះៗរបស់ខ្លួន ក្នុងកម្មវិធីដ៏ល្បីមួយ Sri Fan កាលពីថ្ងៃទី31ខែសីហាឆ្នាំ2021កន្លងទៅស្ដាប់ហើយពិតជាអាណិតខ្លោចចិត្តដោយ ធ្លាប់ដើររើសអេតចាយធ្វើការក្នុងរោងចក្រ គ្មានលុយហូបបាយ ថែមទាំងគ្មានកន្លែងស្នាក់ទៀតផង កាន់តែខ្លោចចិត្តបំផុតនោះមានពេលមួយនាយគ្រួចត្រូវបានគេវាយឡើងទ្រោមទៀតផងខណៈដែលចេញពីធ្វើការរោងចក្រនៅពេលយប់ជ្រៅហើយកាលពីពេលថ្មីថ្មីកន្លងទៅនេះនាយគ្រួចបានបង្ហោះផ្ទះថ្មីរបស់ខ្លួនជាញឹកញាប់ ដោយធ្វើចិត្តរួចហើយមើលទៅពិតជាធំនិងស្រស់ស្អាតណាស់ដែលមានទីតាំងនៅស្រុកកំណើតក្នុងភូមិត្រាច់កោះ ឃុំមហាឫសីស្រុកគងពិសីខេត្តកំពង់ស្ពឺជាពិសេស នៅជាប់ផ្ទះតារាចម្រៀងជើមថែមទៀតផង ចំណែកនៅមុននេះបន្តិចនៅថ្ងៃទី5ខែមិថុនាឆ្នាំ2022គ្រប់គ្នាភ្ញាក់ព្រើតក្រោយពីឃើញភរិយានៃគ្រួចបាន បង្ហោះរូបភាពប៉ុន្មានសន្លឹករួចប្រាប់ថាខ្ញុំសូមអរគុណលោកឪពុកនិងអ្នកម្ដាយដែល បានឲ្យលុយជួយធ្វើផ្ទះកូនចំនួនទឹកប្រាក់10លានរៀលកូនសូមជូនពរលោកពុកនិងអ្នកម៉ែ ឲ្យមានសុខភាពល្អអាយុវែងនិងជាម្លប់ដល់កូនចៅសូមអ្នកម្ដាយលែងឈឺក្រោយពីឃើញបែបនេះ គ្រប់គ្នាសម្ដែងក្តីរំភើបជំនួសរួចមានអ្នកខ្លះបានចូលទៅខមមិនថា ទឹកចិត្តពុកម៉ែមានគុណដ៏ធំធេងឪពុកម្ដាយទោះបីជាកូនធំក្តីក៏គាត់នៅតែគិតថាកូនកូនរបស់គាត់នៅតែតូចដដែល នៅ តាមថែរក្សាយើងដូចក្មេងៗអញ្ចឹង។ មនុស្សដែលតែងតែចាំជួយយើង គឺមនុស្សពីរនាក់នេះហើយ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ